បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយគឺវីដេអូចាស់ទេ តែវានេះខ្ញុំកាត់ជាប្លុកវិញទាំងអស់គ្នាចលនានេះយើងកំពុងរៀបរាប់ថាកំពុងនៅចាំគ្នាតិចទៀតពេលគ្នាមកដល់គឺយើងចាប់ដើមចេញដំណើរទាំងអស់គ្នាទៅកាន់កន្លែងចាស់យើងទៀត Thank you. អញ្ចឹងគ្នាយើងបានមកគ្រប់គ្នាអស់ហើយគឺមាន4នាក់ពេលយើងគ្រប់គ្នាអស់ហើយ គឺយើងចាប់ផ្ដើមធ្វើដំណើរទៅ ទីតាំងយើងមកកំណត់ទុកនៅទីគ្រប់គ្នាអូខេពេលនេះគឺពួកយើងចាប់ផ្ដើមចេញដំណើរទៅហើយពួកយើងចាប់ផ្ដើមចេញដំណើរទៅតាមផ្លូវ ទៅរហូតដល់នេះភ្លើងមុខសាសាមគ្គីអូខេមកដល់ចំណុចនេះគឺយើងមកដល់ផ្លូវស្ពីននេះអ្នកទាំងអស់គ្នាផុតស្ពីននេះខាងជើងស្ពីននេះគឺឈ្មោះទៅផ្លូវរកប្រាក់អូខេឥឡូវយើងមកដល់ស្ពានរកប្រាក់ហើយអ្នកទាំងអស់គ្នា គឺពេលយើងមកដល់ស្ពានរងដែរគឺយើងជិះទៅត្រង់រហូតទៀតណាគឺកន្លែងនេះគឺពួកខ្ញុំបែកគ្នាសិនខ្ញុំទៅមុនណាអូខេបន្ទាប់ពីទៅមុនហើយគឺខ្ញុំវិញកន្លែង ត្រង់នេះគឺយើងវិញកន្លែងហើយយើងចាប់ដើមជិះរោហើយគឺចាប់ដើមឲ្យកាមេរ៉ាគាត់ឡើងមកយើងជិះបន្តដំណើរទៅកន្លែងដែលយើងត្រូវទៅថតទៅធ្វើឲ្យញ៉ាំជុំគ្នា ចឹងយើងចាប់ផ្ដើមមកដល់កន្លែងហើយកន្លែងនេះយើងរកឃើញហើយនេះឥឡូវយើងរកកន្លែងឃើញហើយកន្លែងយើងកាលមុននេះគឺនៅកន្លែងនេះនេះបាទឥឡូវយើងមកដល់ទីទួលមានសវត្ថភាពហើយនេះមើលទឹកទៅចោះមួយអែមស្រែមែនតើឥឡូវនេះស្វានេះគឺអតីតកាលរបស់គាត់គឺលើបេះផ្លែសាម៉ាវនៅកន្លែងនេះឯង គឺសាម៉ាវយើងចងទេយើងមិនទៅបេះមែនតែនមកពីដើមសាម៉ាវកន្លែងនេះក៏អត់មានទេបាទអូខេនឹងគឺពួកគាត់មកដល់ក្រោយខ្ញុំគាត់ទៅទិញអីវ៉ាន់អញ្ចឹងណាយើងមកដល់ហើយគឺយើងចាប់ផ្ដើមប្រមូលវ៉ាន់ពួកយើង គឺចោះទៅក្រោមតែម្ដង thank you ចឹងយើងចាប់ផ្ដើមចុះទៅក្រោមហើយគឺអេវ៉ាន់យើងចាប់ផ្ដើមទៅក្រោមហើយលើកលែងតែកាមេរ៉ាមែនមួយទេដែលអត់ជួយឲ្យកាន់អីគេចឹងណា គឺជាកណោភ្លើងចាស់ពួកយើងដែលពួកយើងធ្វើញ៉ាំកាលមុនចឹងកសលគាត់ប្រកាន់ភ្លើងគាត់អង្គុយប្រកាន់ភ្លើងឆេះហើយគាត់ចាប់ផ្ដើមប្រកាន់ភ្លើងចូលកន្លែងនេះ តមកពួកយើងកំពុងគួយនិយាយគ្នាថាពេលម៉ូនេះអត់មានដាក់គ្រឿងគឺ ទឹកត្រីកោះកុងអ្នកទាំងអស់គ្នាគឺអត់មានណាយកគ្រឿងមកធ្វើញ៉ាំទេកន្លែងហ្នឹងតែពីយើងភាសាគ្នានិយាយគ្នាតទៅនឹងគ្រឿងហើយគឺកសលគាត់អ្នក សម្រេចចិត្តថាទៅយកគ្រឿងទៅទិញមិនទៅយកឯអ្នកទាំងអស់គ្នាគឺទៅទិញគ្រឿងមក គឺយើងមកមើលបរិយាកាសជុំវិញនេះវិញគឺកន្លែងនេះខ្ញុំកំពុងតែរៀងត្រីខ្ញុំកំពុងរៀងត្រីកន្លែងនេះហើយកុសលមួយទៀតគាត់កំពុងតែរៀងបន្លែនេះទាំងអស់នេះអញ្ចឹងយើងនៅមាត់ស្ទឹងនេះគឺ fresh មែនទែនទាំងអស់នេះខ្ញុំកន្លែងនេះគឺខ្ញុំដើរទៅកាប់មែកឈើតូចៗដើម្បីមកធ្វើជាចង្អាអាំងត្រី កាប់មេឈើបដាយើងស៊ីត្រាវនំគ្នាស៊ីត្រាវបដានិយាយរឿងនេះរឿងនោះអញ្ចឹងណាជុំគ្នាបើថាល្ងឹកយើងចិត្តឆ្អិនច្រឡំទៅគ្នាល្ងឹកយើងចិត្តមានហើយអញ្ចឹងយើងធ្វើចង្អើឲ្យហើយទ្រាំតែកុសលក៏ទៅទិញគ្រឿងមកវិញយើងអាចអាំងបានហើយប្រឡាក់ជាមួយនឹងគ្រឿងយើងអាំងបានហើយ ឡើយនេះគឺខ្ញុំកាប់រើភាសាមួយចេនបើគឺស៊ីត្រាវនៅកោះរះនឹងគឺចេនគាត់កំពុងតែជីកបកូលដើម្បីដាំបកូលដែលខ្ញុំកាប់មិញតូចតូចនោះដើម្បីធ្វើជាចង្អើតមកកសលគាត់មកវិញហើយគឺគាត់ទៅទិញអំបិលវិជ័យស្ករយកមកធ្វើទឹកជ្រលក់ហើយបន្ទាប់ពីគាត់មកវិញគឺគាត់ចាប់ផ្ដើម យកយកអំបិលនៅខាងនេះគឺយកអំបិលមកប្រឡាក់ជាមួយត្រីហើយពួកយើងខ្ចប់អាំងជាមួយនឹងស្ពៃដែលយើងទិញមកហ្នឹងឡើយនេះគឺកសលគាត់ចាប់បានខ្ចប់ត្រីយើងដាក់ speed លើបន្តិចព្រោះថាវីដេអូឡើងនឹងវែង ចឹងកន្លែងនេះគឺគាត់ខ្ចប់បានច្រើនហើយតែខ្ញុំកាត់ចោលខ្លះចឹងណាយើងកាត់មកគាត់ខ្ចប់ជាមួយនឹងហើយគឺទាំងអស់ត្រីយើងគឺខ្ចប់4ក្បាលនៅថ្ងៃនេះបន្ទាប់ពីត្រីយើងខ្ចប់ហើយហើយគឺយើងដាក់អាំង តពីយើងដាក់អាំងកន្លែងនេះគឺយើងចាប់ដើមងាកទៅមើលចែនគាត់កំពុងតែធ្វើទឹកជ្រលក់ទឹកត្រីកោះកុងអ្នកទាំងអស់នេះគឺអ្នកទាំងអស់មើលគ្នាយ៉ាអញ្ចឹងយើងងាកមើលត្រីទៀតមកតត្រីយើងឆ្អិនទៅនៅគឺកន្លែងនេះគឺ ត្រីយើងក្រឆ្អិនមែនតើរហូតដល់ខ្ញុំអង្គុយ ស៊ីត្រាវយំគ្នាអញ្ចឹងណានិយាយរឿងនេះរឿងនោះរឿងនេះតិចនោះតិចនេះស្មោះនេះសាវ៉ានេះស្មោះសាវ៉ាអញ្ចឹងទៅបន្ទាប់ពីអង្គុយចាំប្រហែលមួយលានម៉ោងអ្នកទាំងអស់គ្នាគឺយើងអង្គុយចាំប្រហែលមួយលានម៉ោងហើយគឺវាអត់តន់ឆ្អិនត្រីវាអត់តន់ឆ្អិនមែនទេគឺកន្លែងនេះគឺខ្ញុំនិយាយថាស្មោះសាវ៉ាស្មោះសាវ៉ា and សាវ៉ា and ស្មោះ ចែនគាត់ថាតិនបានត្រីផងក្នុងគ្នាចលក់ញ៉ាំចលក់ញ៉ាំតិចអស់ខានញ៉ាំត្រីទៅតាប់ទៅមកយើងមកមើលត្រីទៀតអូខេបន្ទាប់ពីយើងកន្លែងនេះយើងមើលត្រីហើយគឺយើងមើលមោទិសភាពនៅជុំវិញហ្នឹងណាគឺយើងអាចយករឹងមកចង់ដេកយើងរួមបើសិន បើមានកម្មវិធីជុំគ្នាអីចង់សបាយចង់រឹងដេកឬធ្វើអីញ៉ាំអីមានទឹកចង់ងុចចង់អីនៅកន្លែងហ្នឹងគឺមានស្អាតមែនតើអ្នកបើសិនណាអ្នកចេះថតរូបអ្នកចេះអីហើយយើងចង់ងុចទឹកងុចស្ទឹងអញ្ចឹងណាយើងអាចចង់ងុចបានកន្លែងនេះគឺសបាយមែនតើមើលកន្លែងអាំងកន្លែងធ្វើឲ្យញ៉ាំ យើងសម្រាប់ចុងសប្តាហ៍អីយើងអាចទៅណាត់មិត្តភ័ក្តិឬក៏យើងអាចទៅម្នាក់ឯងក៏បានដែរទៅចង់រឿងដេចង់អីមកទឹកអញ្ចឹងណា ហើយកន្លែងនេះគឺបន្ទាប់ពីពួកយើងអាំងតែយូរពេកអត់ឆ្អិនហើយណាមួយវាអស់ខ្ជុំផងអញ្ចឹងខ្ញុំបានដូរប្រាប់ឲ្យគាត់ដូរកម្មវិធី ពីអាំងមកដិតវិញកន្លែងនេះគឺយើងដិតអញ្ចឹងបន្ទាប់ពីការអាំងហើយយើងអាំងអត់ឆ្អិនយើងយកវាមកដិត ចឹងពេលយកយើងដាក់ត្រីទាំង4ក្បាលនោះហើយគឺខ្ញុំចាប់ដើមទៅប្រមូលសារ៉ាមអញ្ចឹងប្រមូលសារ៉ាមមិនតែខ្ញុំម្នាក់ទេគឺគ្នាយើងជួយប្រមូលគ្នា ដើម្បីយកមកដិតត្រីទាំងអស់គ្នា ចាប់បានញ៉ាំយ៉ាងខំផ្លុំផ្លុំមែនទែនអញ្ចឹងបន្ទាប់ពីការយើងផ្លុំមិញ3 4ភូតហើយគឺវាចាប់ផ្ដើមឆាយនៅទាំងអស់ គឺវាចាប់ផ្ដើមឆេះហើយអញ្ចឹងយើងចាំអ៊ុតលទ្ធផលថាតើត្រីរបស់យើងខ្លោចឬក៏ឆ្អិនអញ្ចឹងណាយ៉ាអញ្ចឹងនេះភ្លើងវារៀងអស់ខ្លះហើយអននេះគឺដិតថែមទៀតបណ្ដោយដិតរហូតដល់នេះសល់ក៏ដាក់ថែមមួយទៀតណែបន្ទាប់មកយើងចាប់ដាក់ឆ្កាស់ត្រីហើយអ្នកទាំងអស់គ្នាគឺយើងឆ្កាស់ត្រី យកទៅដាក់វាឲ្យត្រជាក់បន្តិចសិនបានពួកយើងបើកវាមើលតើវាឆ្អិនឬក៏ខ្លោចឬក៏ឆៅចឹងទាំងអស់4ក្បាលនេះទាំងអស់នេះចឹងត្រីពួកយើងដែលពួកខ្ញុំយកទៅនឹងមិនមែនតែ4ក្បាលប៉ុណ្ណឹងទេគឺវាមានដល់ទៅ8ក្បាលហើយដោយសារតែពួកខ្ញុំអាំងតែ4នឹងសិនអញ្ចឹង ពេលយើងលើកមកយកទៅរៀបវាទុកវាជាបន្តិចណាដើម្បីហែកវាមកយើងញ៉ាំបណ្ដោយ គឺយើងចាប់ដាំបកត្រីទី1ហើយកន្លែងនេះគឺបកទី1មកយើងកាមេរ៉ាយើងអេបតិចទៅសារខ្ញុំកាន់អញ្ចឹងណាអញ្ចឹងបន្ទាប់មកខ្ញុំយកកូនកបិតមកឆោតខ្វាយគឺនៅទាំងអស់គ្នាពេលបើកមកគឺឆ្អិនល្អមែនតែនសាច់ត្រីក៏អត់ខ្លោចហើយបន្លែហ្នឹងគឺចូលជាតិមួយត្រីតែម្ដង ហើយមើលទៅគឺសាច់ត្រីនៅល្អមែនទែនអញ្ចឹងយើងបានលើកបាយលើក ទឹកជ្រលក់ហើយមានតំណប់បន្លែអញ្ចឹងណាយើងមានតំណប់បន្លែបាយទឹកជ្រលក់អីចឹងដែលពួកយើងគេញ៉ាំរួមគ្នាទាំងអស់តមកគឺពួកយើងញ៉ាំម្នាក់មួយម៉ាត់ម្នាក់មួយម៉ាត់ម្នាក់មួយម៉ាត់រហូតដល់អស់ត្រីហ្មងគឺពួកយើងកំពុងតែញ៉ាំហើយ គ្រាន់តែអង្គុយមើលវីដេអូឡើងវិញគឺអង្គុយលេបទាំងមាត់ដែរគ្នាអញ្ចឹងបន្ទាប់ពីការបកមួយយើងតេស្តម្នាក់មួយម៉ាត់ម្នាក់មួយម៉ាត់ហើយគឺយើងចាប់ដើមបកទាំងអស់តែម្ដងនៅ3ក្បាលទៀតយើងបកវាមកគឺ អ្នកទាំងអស់គ្នាគេឆ្អិនទាំងអស់ហ្មងឆ្អិនហើយពីយើងដិតជាមួយនឹងអាប្រទេសពណ៌ទឹកប្រាក់ហ្នឹងសម្រាប់អាំងត្រីឬដិតត្រីហ្នឹងគឺត្រីរបស់យើងអត់មានខ្លោចអត់មានអីទេពួកខ្ញុំដាក់ភ្លើងគឺច្រើនមែនទែនគឺតែប៉ុន្តែមកបោកមកសាច់ត្រីល្អមែនតើអ្នកដូចអ្នកទាំងអស់មិនឃើញនៅក្នុងវីដេអូអញ្ចឹងគឺសាច់ត្រីឆ្ងាញ់ណាស់វាសាស្នាដៃកសលតែទឹកជាលក់គឺស្នាដៃចេន តែពីពួកខ្ញុំបានបកវ៉ាន់បួរក្បាលហើយគឺដូរវៈវឹតញ៉ាំហើយទាំងអស់គ្នាញ៉ាំរហូតប្រសាឆ្អឹងចុងក្រោយគឺញ៉ាំហើយញ៉ាំបដាប្រាជបដាស៊ីត្រាវបដាបាយបដាខ្ញុំកាន់ខ្ញុំថតបដាខ្ញុំញ៉ាំបដា គឺទឹកជាលក់នៅនេះយកមកដាក់គេមុខខ្ញុំបណ្ដោយបន្ទាប់គេយកទឹកជាលក់មកដាក់គេខ្ញុំហើយគឺខ្ញុំមិនចាំយូរដែរទាំងអស់គ្នាគឺយើងចាប់ដាំញ៉ាំគឺចាប់ដាំជាលក់តែនេះគឺចែនគាត់ជាលក់ហើយគាត់ចាប់ដាំញ៉ាំហើយគាត់ថាជាតិមែនទេយេជាតិសល់ខាងនេះសួរថាស៊ីមកាតអងងាកមើលសល់ខាងនោះវិញ គាត់ថាខ្ញុំមើលដាក់មួយម៉ាត់សាក់មើលមើលតន់បានញ៉ាំផងជាងបន្ទាប់ពីគាត់ពីខ្ចប់រួចហើយគាត់ចាប់ដើមដាក់ទឹកជ្រលក់វ៉ាយ៉ាគាត់ថាឆ្ងាញ់មែនទេបងឆ្ងាញ់បងឆ្ងាញ់ បាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងកុំភ្លេចឲ្យមេដាយម្នាក់មួយផង like and share and comment អញ្ចឹងយើងចាំតាមដានទស្សនាវីដេអូក្រោយទៀតទាំងអស់គ្នាបាយបាយ